លោក Winston Churchill លោកគឺជានាយករដ្ឋមន្ត្រីរបស់អង់គ្លេសនៅសម័យសង្គ្រាមលោកលើកទី2លោកបានពោលថាជោគជ័យមិនមែនជារឿងចុងក្រោយហើយបរាជ័យក៏មិនមែនជាគ្រោះថ្នាក់វាជាអ្វីដែលអ្នកត្រូវតស៊ូជំនះឲ្យបាន លោក Herman Melville លោកជាកវីនិពន្ធជនជាតិអាមេរិកលោកក៏បានពោលដែរថា ប្រជានៅវ័យដែលជាគំនិតរបស់យើង វាប្រសើរជាជាងជោគជ័យដោយចម្លងគំនិតរបស់អ្នកដទៃលោក Colin Davis លោកជាជនជាតិអង់គ្លេសហើយក៏ជាអ្នកដឹកនាំក្នុងរោងមហោស្រពមួយកន្លែងនៅអង់គ្លេស លោកបានពោលថាផ្លូវឆ្ពោះទៅរកភាពជោគជ័យនិង ផ្លូវទៅកាន់ការបរាជ័យគឺស្ទើរតែដូចគ្នាលោក Henry David លោក គឺជាអ្នកនិពន្ធសភៅកំណាមនិងជាទស្សនវិទូជនជាតិអាមេរិកលោកបានពោលថាភាពជោគជ័យវាកើតឡើងទៅលើមនុស្ស ដែលប្រឹងប្រែងស្វែងរកវាតែប៉ុណ្ណោះលោកគ្រីក្រូសឺលោកបានពោលថាឱកាសមិនកើតឡើងទេអ្នកត្រូវតែបង្កើតឱកាសដល់ខ្លួនឯង លោក John Davison លោកជាមហាសេដ្ឋីនិង ជាអ្នកជំនួញជនជាតិអាមេរិក លោក បានពោលថាកុំខ្លាចនឹងការលះបង់បើអ្នក ចង់ បានអ្វីដែលអស្ចារ្យជាងនេះលោក Thomas Jefferson លោក ជាប្រធានាធិបតីទី3របស់សហរដ្ឋអាមេរិកលោក បានពោលថាខ្ញុំឃើញថា ការខំប្រឹងប្រែងកាន់តែខ្លាំងខ្ញុំកាន់តែមានសំណាងកាន់តែច្រើនលោក Ray Kufos លោកជាប្រធានវិស្វកម្មរបស់ក្រុមហ៊ុនផលិតយន្តហោះដ៏ល្បីគឺ Boeing លោកបានពោលថា មានមនុស្សពីរប្រភេទដែលប្រាប់អ្នកថា អ្នកមិនអាចទៅរួច គឺមនុស្សដែលគ្មានការតស៊ូ និងមនុស្សដែលខ្លាចអ្នកជោគជ័យលោកជីមរុនលោកគឺជាសហគ្រិនជនជាតិអាមេរិកអ្នកនិពន្ធនិងជាទីប្រឹក្សាក្នុងការនិយាយលើកទឹកចិត្តលោកបានពោលថា មនុស្សជោគជ័យចូលចិត្តធ្វើអ្វីដែលមនុស្សមិនជោគជ័យមិនចូលចិត្តធ្វើ។ លោកធុនសេះជាសហគ្រិនអ៊ីនធឺណិតនិងជាអ្នកជំនួញលោកបានពោលថាកុំធ្វើអ្វីដើម្បីលុយតែត្រូវធ្វើអ្វីដែលអ្នកចូលចិត្តលោក Thomas J Watson លោកជា CEO របស់ IBM លោកបានពោលថាតើអ្នកចង់ឲ្យខ្ញុំប្រាប់ពីកលិះនៃភាពជោគជ័យមែនទេ វាពិតជាសាមញ្ញណាស់គឺត្រូវមានភាពបរាជ័យច្រើនដង ហើយ អ្នកកំពុងតែគិតពីបរាជ័យជាសត្រូវនៃភាពជោគជ័យមែនទេ វាមិនអញ្ចឹងទេ អ្នកអាចបាក់ទឹកចិត្តដោយការបរាជ័យតែអ្នកក៏អាចរៀនសូត្រពីវាបានដែរបន្តទៅមុខនឹងបង្កើតកំហុសត្រូវធ្វើអស់ពីសមត្ថភាពពីព្រោះរឿងទាំងអស់នោះ ជាផ្លូវទៅរកភាពជោគជ័យ លោក James Ron បានពោលថាប្រសិនបើអ្នកមិនមែនជាមនុស្សហ៊ានប្រថុយទេ អ្នកគ្រាន់តែជាមនុស្សសាមញ្ញប៉ុណ្ណោះលោក Michael John លោកជា Digital Artist លោកបានពោលថាភាពរីកចម្រើនវាគ្មាននៅក្នុងកន្លែងដើរកំសាន្តទេ លោក Robert Kiyosaki លោកជាអ្នកជំនួញជនជាតិជប៉ុនសញ្ជាតិអាមេរិកបានពោលថាត្រូវធ្វើឲ្យការភ័យខ្លាចតូចជាងភាពរីករាយនៃជ័យជំនះលោក Conrad Hilton លោកជាស្ថាបនិកនៃសន្តាគារ Hilton បានពោលថា ភាពជោគជ័យវាកើតឡើងដោយសកម្មភាព ដែលបន្តដំណើរទៅមុខរហូតទោះបីជាមានបញ្ហាច្រើនក៏មិនដែលបញ្ឈប់លោក James Brown បានពោលថាបើអ្នកចង់ធ្វើអ្វីមួយ អ្នកនឹងរកយុទ្ធសាស្ត្រដើម្បីធ្វើវាតែបើអ្នកមិនចង់ធ្វើវាអ្នកនឹងរកលេស លោក Albert Suchia លោកគឺជាអ្នកវិទ្យាសាស្ត្រជនជាតិអាល្លឺម៉ង់បានពោលថាភាពជោគជ័យមិនមែនជាសោសម្រាប់បើកយកភាពរីករាយប៉ុន្តែភាពរីករាយជាសោសម្រាប់បើកយកភាពជោគជ័យបើអ្នកស្រឡាញ់អ្វីដែលអ្នកធ្វើនោះអ្នកនឹងទទួលបានជោគជ័យ